វាតកតងឧទាហរណ៍ថាផ្នែកវេជ្ជៈផនវត្ថុធាតុដើមរបស់យើងនាំពីចិននាំពីឥណ្ឌានាំពីកៅសំមកផលិតនៅស្រុកខ្មែររួចហើយបានចេញពីស្រុកខ្មែរ ចេញទៅអាមេរិកចេញទៅអឺរ៉ុបចេញទៅជប៉ុនណាអញ្ចឹងវា ប្រតិកលាគ្នាអានឹងហើយគេហៅថាសមារណកម្មសេដ្ឋកិច្ចនោះ ការចូលរួមនៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្នបានឆ្លងផុតនៅដំណាក់កាលសេដ្ឋកិច្ចគុតគង់ខ្លួនឯងហើយទៅជាសេដ្ឋកិច្ចពាណិជ្ជកម្មពាណិជ្ជកម្មស្អីក៏និយាយដល់ពាណិជ្ជកម្មដែរកសិពាណិជ្ជកម្មគឺត្រូវធ្វើពីមុនប្រជាពលរដ្ឋរបស់យើង គាត់ផលិតត្រឹមតែមួយចិញ្ចឹមគ្រួសារតែប៉ុណ្ណោះប៉ុន្តែអត់ទេឥឡូវនេះផលិតគឺមាន តម្រូវការដើម្បីនឹងសម្រាប់ការលក់ដូរនៅលើទីផ្សារឥឡូវនេះយើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសេដ្ឋកិច្ចទីផ្សារដែលទីផ្សារនោះ ដើរតួនាទីជាអ្នកកាត់ក្តីកាត់សក្តីខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានៅទីនេះតែទទួលបានការរៀនសូត្របំពះបំពន់ច្បាស់ជាមិនល្ងងដោយរយទៅតាមការឃោសនាអកុសលរបស់ ក្រុមមនុស្សមួយចំនួន ដែលកំពុង តែធ្វើការឃោសនា ឬក៏លួចខ្សឹបឃោសនាថារដ្ឋាភិបាលមិនទម្លាក់ថ្លៃភ្លើងនេះមិនកំណត់ថ្លៃភ្លើងនេះ រដ្ឋាភិបាលមិនរាជរដ្ឋាភិបាលមិនកំណត់ថ្លៃលើរបស់នេះរបស់នោះខ្លួនឯងស្អប់កុំមុនីតែមកបខំរដ្ឋាភិបាលធ្វើកុំមុនីមានតែប្រទេសកុំមុនីទេដែលកំណត់តម្លៃទំនិញនោះរដ្ឋបាល កំណត់តម្លៃទំនិញនោះ កំណត់អត្រាប្រូប្រាក់នោះមានតែមានតែប្រទេសកុំមុនី ហើយប្រទេសកុម្មុយនីសនោះប្រទេសកុម្មុយនីសសម័យទសវត្ស80ប៉ុន្តែប្រទេសកុម្មុយនីសក្នុង សម័យទសវត្ស90មកក្រោយអត់មាន ប្រទេសណាមួយដែលកំណត់តម្លៃទេទីផ្សារកាត់សក្តិទាំងអស់ក្រន់តែប្រទេសនោះ គេថាប្រទេសកុម្មុយនីសដោយឈរលើថាប្រទេសនោះមានបកតែមួយតែប៉ុណ្ណឹងទេដូចជាចិន ដូចជាវៀតណាមដូចជាឡាវប៉ុន្តែសូមទៅមើលប្រទេសចិនតើគេធ្វើពាណិជ្ជកម្មយ៉ាងម៉េចប្រទេសចិនប្រើយន្តការទីផ្សារកាត់សកលខ្លាំងជាងប្រទេសដទៃទៀតវៀតណាមក៏ដូចគ្នាឡាវក៏ដូចគ្នាឡាវក៏ដូចគ្នាចឹងបានថា អ្នកខ្លះជាគណៈបកប្រជាជនសិទ្ធិគណៈបកគុំនេះ ប៉ុន្តែអាខ្លួនឯងនឹងមកទៀមទាធ្វើកុំនេះអាសេដ្ឋកិច្ចកំណត់តម្លៃនឹងគឺអាសេដ្ឋកិច្ចផែនការរបស់កុម្មុយនីសជាន់មុនប្រទេសពីរដែលមានឈ្មោះថាបកកុម្មុយនីសគឺប្រទេសចិននិងប្រទេសវៀតណាមប៉ុន្តែបើខ្ញុំពិនិត្យមើលសេដ្ឋកិច្ចនៃប្រទេសទាំងពីរគឺសេដ្ឋកិច្ចនៃប្រទេសទាំងពីរ